អំខ្ញុំបាទសូមគ្រប់ក្នុងលំអរកាយគ្រប់នឹងជំរាបសួរលោកស្រីនិងកញ្ញាជនជាតិបាទជាពិសេសគឺបណ្ដាបាទមិត្តភ័ក្តិទាំងអស់ដែលនិយម តាមដានទស្សនាក៏ដូចស្ដាប់វីដេអូនៅក្នុង Channel ខ្មែរ History ថ្ងៃនេះខ្ញុំបាទមានកិត្តិយសបាទក៏មានសេចក្តីសោមនរីរានឹងលើកយកវីដេអូមួយមកចែករំលែកគឺតកតទៅនឹងប្រវត្តិបាទពេទ្យគុណធៈឧបាបាទលោកអ្នកអស់លោកស្រីនិងកញ្ញាបាទដែលរស់នៅក្នុងប្រទេសជាតិកម្ពុជាក៏ដូចជាក្រៅប្រទេស បានដឹងរួចមកហើយថាសប្តាហ៍នេះបាទអឺមន្ទីរពេទ្យគុណធាវផាគឺគឺជាមន្ទីរពេទ្យមួយដែលបាទអឺជួយបាទជួយព្យាបាលនៅកុមារខ្មែរបាទរាប់ម៉ឺនបាទរាប់ម៉ឺនរាប់លានអ្នកបាទបាទគិតតាំងពីយូរមកមកដល់សប្តាហ៍នេះបាទដោយការព្យាបាលគឺមិនការយកប្រាក់បាទសំបីតែមួយកាក់មួយសេនផងដែរបាទ តើនេះគឺបងប្អូនប្រកាសជាដឹងថាពេទ្យកន្ធៈផាពេទ្យកន្ធៈផាហេតុអីបានជាមានឈ្មោះបាទពេទ្យកន្ធៈផាអ្នកខ្លះគាត់ដឹងអ្នកខ្លះទៀតក៏ប្រព័ន្ធពុំទាន់បានដឹងនៅឡើយទេបាទតើតើនឹងប្រវត្តិបាទពេទ្យកន្ធៈផានេះដូច្នេះថ្ងៃនេះគឺខ្ញុំបាននឹងលើកយកនៅអត្ថបទនេះបាទជម្រាបជូនបងប្អូនលោកស្រីនាងកញ្ញាអ្នកដែលមិនទាន់ដឹងឲ្យពិស្ដាបានដឹងតែម្ដងបាទសូមឲ្យខ្ញុំបាទក៏មិនទាន់នឹងច្បាស់អំពីតកតនទៅជីវប្រវត្តិរបស់ពេទ្យកន្ធៈផានេះនៅឡើយទេបាទដូច្នេះកុំឲ្យខាតពេលវេលាយូរខ្ញុំបាន សូមធ្វើការជម្រាបជូនដល់លោកស្រីនាងកញ្ញាដែលចែកជូនបាទដោយតទៅនេះបាទសូមអធិស្ឋានបាទការអានរបស់ខ្ញុំគឺមានរបៀបដប់បាទរដាក់ដប់បាទដោយសារតែមិនបានព្រៀងទុកពីមុនទេបាទអធិស្ឋានផងដែរអញ្ចឹងអឺប្រវត្តិនៃឈ្មោះមន្ទីរពេទ្យគុថផាឈ្មោះព្រះរាជពិធីបាទឈ្មោះព្រះរាជធីតាសំណប់នៃសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋបាទ ព្រះអង្គម្ចាស់ស្ត្រីនរោត្តមកុនធវផាទ្រង់ប្រសូតនៅថ្ងៃច័ន្ទ11កើតខែស្រាបឆ្នាំជូតសម្រិទ្ធស័កពុទ្ធសករាជ2491ត្រូវនៅថ្ងៃទី16ខែសីហាគឺសករាជ1548វេលាម៉ោង11:30នាទីព្រះអង្គគឺជាព្រះធីតាអង្គទី8នៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនិងព្រះអង្គម្ចាស់ស្ត្រីស៊ីសវត្តពងបាទសនមនីបាទ ព្រះរាជធីតានរោត្តមគុណសែឧផាតាំងពីទ្រង់ប្រសូតមកព្រះករុណាជាអង្គម្ចាស់ជីវិត ជាព្រះបាទវររាជបិតាទ្រង់ទុកឲ្យគង់នៅប្រាសាទខេមរិនចិត្តព្រះអង្គជាប់ជារដរាមកដោយទ្រង់បានថែរក្សាដោយការដាក់ណោមជាទីបំផុតទ្រង់ពុំសូវដែលឲ្យមានការឃ្លាតពីព្រះអង្គជូទេព្រះមហាក្សត្រី ទ្រង់ពេញព្រះរាជវហារតីនិងព្រះរាជធីតាព្រះអង្គនេះណាស់ព្រោះទ្រង់ធ្លាប់បានសង្កេតឃើញថាព្រះធីតាមានសន្តាប់ញាប់ល្អប្លែកខុសពីក្មេងធម្មតាការខុសត្រូវផ្សេងផ្សេងមិនចាំបាច់ព្រះបរមរាជបាទព្រះវរាជបិតាមេតាឬភីលៀងថែរក្សាមានព្រះបន្ទូលឬនិយាយបញ្ចុះអឺក៏ទ្រង់អាចជ្រាបបានដោយព្រះអង្គឯងហើយប្រកប ទៅដោយកិរិយារិទ្ធិដ៏មានតម្លៃសមរម្យថ្លៃថ្នូរស្របធៀបសមជាព្រះរាជធីតាបាទម្ចាស់ខេតដីពិតពិតមិនទាស់នឹងភ្នែកអ្នកផងទាំងពូនោះឡើយបាទហេតុតែទ្រង់មាន សុខភាពពុំសូវបរិបូរព្រះអង្គម្ចាស់ស្ត្រីនរោត្តមគុណភៈពុហាច្រើនប្រឈួនព្រះបាទទីហរុកបាទគ្រុនក្តៅព្រះអង្គតាំងពីដើមបាទ យូរយូរម្ដងតែមនុស្សតែមុនមុនពេទ្យអាចព្យាបាលបានបំបត្តិរោគនេះស្វែជាស្វែជាស្រឡះបានលោកព្រះជន្មាយុចូលក្នុងអំឡុងព្រះ5ព្រះវសាទ្រង់ក៏ចាប់ប្រឈួនរោគដដែលនេះជាខ្លាំងជាជាងមុនគោះកំណាំងពេទ្យនឹងស្វែឱសថបាទទប់ទល់មិនទប់ទល់ទប់ទល់បានមិនបានប្រ ឈួនបាន តែ7ថ្ងៃត្រង់សកុតនៅក្នុងថ្ងៃ ជាគម្រប់8បាទគឺនៅថ្ងៃសៅរ៍12រោចខែមករាឆ្នាំរោងចត្វាស័កពុទ្ធសករាជ2495ត្រូវថ្ងៃទី13ខែធ្នូគ្រិស្តសករាជ1952វេលាម៉ោង2:45នាទីបាទក្នុងពេលប្រជូននេះព្រះករុណាជាអង្គម្ចាស់ជីវិតសម្ដេចព្រះ បរម រាជបិតាសម្ដេចព្រះវររាជ បាទជនអ្នកនីនេះបាទទ្រង់បានខំប្រឹងអស់កំហឹងបាទអស់ទំហឹងរកពេទ្យមកគ្រប់បាទទឹកតំបន់ឲ្យមកជួយព្យាបាលទ្រង់បានជ្រាបថាពេទ្យមកណាពូកែទុកចិត្តឆ្ងាយក៏ត្រាស់ឲ្យទៅយក បាទមកជួយព្យាបាល បាទត្រាលុះត្រាតែបានឃ្លៀបបាទការសគុតនៃ ព្រះអង្គម្ចាស់ស្ត្រីព្រះករុណាជាអង្គម្ចាស់ជីវិត ព្រះរាជបិតាទ្រង់មានសេចក្តីសោកស្ដាយជាទីបំផុតនិងយកអ្វីមកព្រៀបផ្ទឹមស្មើគ្មានព្រោះព្រះរាជធីតាពេញព្រះរាជហឫទ័យណាស់ព្រះរាជទវង្សានវង្សនាមើលសពមុខមន្ត្រីជំទាវខុនណាង បាទក្នុងព្រះរាជធានីក្នុងព្រះរាជធានីបាទទាំងប្រមាណក៏មានសេចក្តីសោកស្ដាយសម្ដែងសេចក្តីអាឡោះអាល័យចំពោះព្រះរាជធីតាអង្គនេះដោយកុសល ចរិយានៃព្រះអង្គម្ចាស់ស្ត្រីព្រះករុណាជាអង្គម្ចាស់ជីវិតបាន ត្រាស់បង្គាប់ឲ្យបាទសង់មេរុវាយព្រះភ្លើងយ៉ាងអធិកធមឲ្យបានគុំតកើក្នុងរឿងជាព្រះកិត្តិយសបាទធ្វើតក្កណាមុទានតក្កណានុពទានសពគ្រប់ដរាបដល់ការបោះពុំជាភៅធរចែកប្រទានជាធរពលីដែលមានផលពុះពិសេសវិសាជាងទានដតីឧទ្ទិសកុសលចំពោះដល់ព្រះរាជធីតា បន្ទាប់ពីព្រះរាជាពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី4ខែមករាគ្រិស្តសករាជ1953មកព្រះបរមរតនៈបាទព្រះបរមអធិ នៃព្រះអង្គម្ចាស់សត្រីត្រូវបានតម្កល់នៅក្នុងកោដ្ឋមាសបញ្ចុះក្នុង ព្រះចេតិយមួយដែលត្រូវបានសាងឡើងក្នុងបរិវេណព្រះ បាទព្រះវិហារព្រះកែវមរកតនៃព្រះបរមរាជវាំងចតុមុខបាទបាទ ចតុស្ដម្ភនង្គលផងដែរក្រោយមកនៅពេលដែលព្រះរាជបិតាបាន ចូលព្រះសវណ្ណគុតនាគឺសករាជ2012ព្រះបរមអធិរបស់ទ្រង់ក៏ត្រូវបានបញ្ចុះនៅក្នុងព្រះចេតិយរួមជាមួយនឹងព្រះអង្គម្ចាស់ស្ត្រីតាមព្រះរាជបណ្ដាំកាលពីខែកក្កដាគឺសករាជ2014ដើម្បីឧទ្ទិសដល់ព្រះរាជធីតាព្រះរាជបិតាទ្រង់ក៏បានត្រាស់បង្គាប់ឲ្យសាងសង់មន្ទីរពេទ្យមួយឡើង ដោយដាក់ឈ្មោះថាមន្ទីរពេទ្យគុណធម៌ផាទី1នឹងត្រូវបានសាងសង់ឡើងកាលពីឆ្នាំ1563ដែលនៅខណៈនោះព្រះអង្គជាព្រះប្រមុខរដ្ឋមន្ទីរពេទ្យគុណធម៌ផាត្រូវបានកសាងឡើងវិញនិងបើកឲ្យដំណើរការនៅឆ្នាំ1591ដើម្បីផ្ដល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជាដែលមិនមានបលទ្ធភាពបង់ថ្លៃព្យាបាលជំងឺនៅក្រោយមកទៀតបាទព្រះអង្គក៏បានបរិច្ចាគដីមួយផ្នែក បាទឯព្រះបរមរាជវាំងនៅ ក្បែរព្រះចេតិយព្រះអង្គម្ចាស់ស្ត្រីជូនលោកបណ្ឌិតបាទបេអាតព្រិឈណឺជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធៈផាដើម្បីសាងសង់មន្ទីរពេទ្យគន្ធៈផាទី2នៅឆ្នាំ1995និង ដើម្បីបាទជាគុណប្រយោជន៍ព្យាបាលកុមារក្រីក្របានយ៉ាងច្រើនសែនអ្នក ទូទាំងប្រទេសនគរផងដែរបាទ បាទនេះគឺជាជីវប្រវត្តិដែលតកតលទៅនឹងមន្ទីរពេទ្យគុនធាវផាហេតុអីបានជាដាក់ឈ្មោះគុនធាវផាគឺដោយសារតែបាទព្រះរាជា ព្រះបរមអាសដោយសារតែជាគុនធាវផាគឺជាបុត្របាទបាទសំណប់ចិត្តរបស់ ព្រះបាទនរោត្តមសីហនុមិនបាទនរោត្តមសីហនុបាទហៅថាព្រះបរមណាកោណឯងបាទហើយព្រះអង្គគឺហើយព្រះរាជធីតានេះគឺមានបច្ចុប្បន្ន ដោយថាត្រឹមតែបាទ8ឆ្នាំទេបាទ8ឆ្នាំគឺសកុតបាទអញ្ចឹងនៅក្មេងបាទហើយបើតាមការសរសេរលើកឡើងរបស់អត្ថបទនេះគឺថាអឺទាំងចរិតរកពីទាំងមយាទទាំងអីសពបែបយ៉ាងគឺថាខ្ញុំសូមនិយាយអសសម្រាយចុះបាទសូមខន្តីភ័យទោសផងដែរបាទខ្ញុំមិនចេះវិទ្យាសាស្ត្រទេបាទបាទទាំងអឺអ្វីអ្វីសពបែបយ៉ាងនិយាយរួមធ្វើការទាំងការព្រៀនបដៅកាយនេះគឺមិនពិបាកទេ បាទការមើលថែនេះគឺមិនពិបាកមើលទេគឺព្រះរាជធីតានឹងគឺអាចមើលបាទទីមើលថែខ្លួនឯងហ្នឹងគឺបានបាទអញ្ចឹងមិនចាំបាច់លំបាកដល់យើងស្ដីថាអញ្ចឹងដែរបាទពីសម្ាញ់បាទចាអរគុណច្រើនចំពោះការតាមដានទេសនាវីដេអូមួយនេះហើយនឹងសង្ឃឹមថាជឿជាក់យ៉ាងមុតមមថាលោកអ្នកប្រកាសជាឈប់ឆ្ងល់ក្រោយពីបានទេសនានិងស្ដាប់វីដេអូនេះមួយហើយបាទសូម្បីខ្ញុំក៏ឆ្ងល់ដែរឥឡូវនេះខ្ញុំឈប់ឆ្ងល់ហើយបាទតែមូលហេតុអីបានជាដាក់ឈ្មោះបាទពេកកន្ធាអផា បាទអ្នកខ្លះគាត់ដឹងប៉ុន្តែអ្នកខ្លះគាត់មិនដឹងតែគុណធម៌គុណធម៌ផាហ្នឹងមួយណាមកមិនក៏មិនដែលឃើញហ្មងបាទហើយបញ្ជននៅត្រូវម៉ានបាទគាត់បញ្ជន់ប្រហែលឆ្នាំហើយគាត់សង្កត់នៅឆ្នាំណា បាទអាយុប្រហែលអញ្ចឹងសូមជម្រាបថាគាត់បញ្ជន់បានតែ8ឆ្នាំទេ បាទគាត់សង្កត់តែ8ព្រះវសាណាគេដល់8ព្រះវសាហ្នឹងអញ្ចឹងគាត់កើតហ្នឹងគឺកសោតហ្នឹងគឺដល់ថ្ងៃច័ន្ទ11កើតខែស្រាបឆ្នាំជូតសម្រាប់ស័កពុទ្ធសករាជ2591 ត្រូវថ្ងៃទី16ខែសីហាគឺសករាជ2548បាទវេលាម៉ោង11:30នាទីបាទព្រះអង្គគឺជាព្រះធីតាអង្គទី8យ៉ាងគាត់អង្គទី8នៃព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុនិងព្រះអង្គម្ចាស់ស្ត្រីបាទស៊ីសវັດពងសនមនីបាទអញ្ចឹងគឺដោយសារតែព្រះរាជធីតានេះគឺសកុតបាទដោយសារតែព្រះរាជធីតាគឺមាន ដែលថាបាទត្រង់ឈើនិយាយរួមបាទពាក្យសម្ាញ់សម្ាញ់ថាឈើគុណក្តៅបាទគុណក្តៅហ្នឹងគឺថាទោះបីជារកពេទ្យបាទណាពូកែណាក៏ដោយក៏មិនអាច បាទព្យាបាលព្រះរោគរបស់ព្រះរាជធីតាបានដែរបាទទីបំផុត គឺលោកព្រះរាជធីតាគឺសោយទីគុតនៅអាយុបាទ8ឆ្នាំតែម្ដងបាទជាប់កើតម្ដងប៉ុន្តែពីមុននោះគឺនៅអាយុ5ឆ្នាំ គឺថាព្យាបាលទៅបាទព្រះរោគ របស់ព្រះធីតាហ្នឹងគឺជាសះស្បើយក៏ប៉ុន្តែក្រោយមកមួយសារទៀតគឺអាយុ8ឆ្នាំបាទគេហៅថាបច្ចុប្បន្ន8ឆ្នាំក៏បាទជាបាទអត់បានទេគឺសុគតតែម្ដងបាទសូមអរគុណច្រើនបាទសូមខន្តីអភ័យទោសពីសំណាក់អស់លោកស្រីនេះកញ្ញាជួនរួមជាតិអស់ប្រសិនបើខ្ញុំអាចបាទធ្វើការអធិប្បាយខុសឆ្គងយ៉ាងណាសូមមេត្តាខន្តីនៅអភ័យទោសផងដែរបាទពីព្រោះទាំងអស់នេះគឺជាពាក្យតកតនរីស័ព្ទហើយខ្ញុំនិយាយសាមញ្ញសាមញ្ញបាទសូម អរគុណផងដែរចំពោះការតាមដានទេសនារបស់លោកអ្នកបាទក្រៅពីនេះខ្ញុំបាទសូមជម្រាបសូមអរគុណហើយចុងក្រោយអ្នកដែលអត់ទាន់បានចុច Subscribe សូមចុច Subscribe អ្នកមួយមួយហើយជាពិសេសគឺ Share នៅវីដេអូនេះឲ្យបានដឹងជាចំណេះដល់មើលផងដែរបាទ